ជំរាបសួរជួបគ្នាសាជាថ្មីនៅក្នុងសប្តាហ៍នេះខ្ញុំលើកយកប្រធានបទធ្វើយ៉ាងណាដើម្បីរំដោះខ្លួន ចេញពីភាពជាជនរងគ្រោះនៃការទីទាននិងការរិះគន់កាលពីសប្តាហ៍មុនប្រហែលជាអ្នកទាំងអស់គ្នាបានមើលហើយអឺតើតាយើងធ្វើយ៉ាងម៉េចខ្លះដើម្បីរំដោះខ្លួនចេញពីភាពជាជនរងគ្រោះនៃការប្រៀបធៀបចាដែលយើងមាន4ជំហានដើម្បីដើម្បីរំដោះខ្លួនឯងឈប់ធ្វើជាជនរងគ្រោះនៃការប្រៀបធៀបតទៅទៀតចាអញ្ចឹងក្នុង សប្តាហ៍នេះខ្ញុំលើកយកប្រធានបទវិធីសាស្ត្រដើម្បីជួយខ្លួនឯងក្នុងការរំដោះខ្លួន ចេញពីភាពជាជនរងគ្រោះនៃការតិទៀនហើយនិងការរិះគន់ប្រធានបទទាំងពីរនេះគឺជួយបំពេញឲ្យ គ្នាអញ្ចឹងហើយបានជាខ្ញុំធ្វើបន្តបន្តគ្នាហើយវីដេអូថ្ងៃនេះគឺជួយបំពេញឲ្យវីដេអូកាលពីសប្តាហ៍មុនផងដែរពាក់ព័ន្ធនឹងការប្រៀបធៀបនឹងព្រោះអីពេលពេលដែលមានការប្រៀបធៀបតែងតែមានការរិះគន់ការតិទៀននឹងមកជាមួយគ្នាអញ្ចឹងវីដេអូទាំងពីរនេះគឺជួយបំពេញឲ្យគ្នា ចាអញ្ចឹងអឺការរិះគន់វាមានរបៀបមួយខ្លះអឺនៅ ក្នុងសង្គមរបស់យើង យើងតែងតែលើកឡើងថាការរិះគន់វាមានអ្នកខ្លះគឺធ្វើការរិះគន់ដើម្បីបន្ទាបបន្ថោកគេលើកខ្លួនឯងឲ្យខ្ពស់ចឹងណាគឺថាធ្វើម៉េចឌីលគេថាឲ្យគេលើកថាគេអន់ឲ្យបានច្រើនទៅដើម្បីឲ្យខ្លួនឯងនោះវាប្រសើរ ប៉ុន្តែវាក៏មានប្រភេទនៃការរិះគន់ផ្សេងទៀតដែរដែលយើងហៅថាជាការរិះគន់ស្ថាបនាអូខេរិះគន់ដើម្បីឲ្យ អ្នកហ្នឹងធ្វើបានប្រសើរជាងមុនណាហើយបើនៅក្នុងក្រុមគ្រួសារឪពុកម្ដាយវិញគាត់ច្រើនតែថាតតែរិះគន់ទៅកូននឹងវាប្រឹងណាតតែតិទៀនវាឲ្យវាដឹងកំហុសខ្លួនឯងទៅបានវាប្រឹងអូខេនោះគឺមូលហេតុផ្សេងផ្សេងដែលគេរិះគន់គេតិទៀនប៉ុន្តែខ្ញុំទៅតែលើកដដែលថា ដឹងថាហេតុអីគេតិទៀនដឹងថាហេតុអីគេរិះគន់អត់មានជួយអីយើងបានទេភាច្រើនយើងតែងតែព្យាយាមចង់ដឹងចង់យល់ថាហេតុអីក៏នៅតែរិះគន់ខ្ញុំហេតុអីក៏នៅតែតិទៀនខ្ញុំហេតុអីមិនព្រមស្រឡាញ់ខ្ញុំតាមពិតសំណួរទាំងអស់នេះដោយសារតែយើងគិតថាបើសិនជាយើងបានយល់ថាហេតុអីគេធ្វើអញ្ចឹងហេតុអីគេមិនស្រឡាញ់ហេតុអីគេតិទៀនហេតុអីគេរិះគន់យើងនឹងអាចផ្លាស់ប្ដូរដើម្បីឲ្យគេជប់តិទៀនឲ្យគេជប់រិះគន់បាន។ វាមិនមែនជាមធ្យោបាយបើសិនជាយើងធ្វើបែបនេះយើងនឹងបាត់បង់ខ្លួនឯងយើងនឹងលែងមានភាពជាខ្លួនឯងទៀតហើយណាអញ្ចឹងយើងគួរតែផ្លាស់ប្ដូរអេរយាប័តមិនបាច់ចាំខ្វល់ហេតុអីគេរិះគន់ទេប៉ុន្តែផ្ដោតមកលើខ្លួនឯងទៀតណាម៉ាលីនឲ្យតែធ្វើវីដេអូដំណោះស្រាយតែតែផ្ដោតមកលើខ្លួនឯងរហូតយើងត្រូវស្វែងយល់ខ្លួនឯងថាជាពិសេសដំបូងផុតណាយើងត្រូវស្វែងយល់ថាតើនៅពេលដែលគេរិះគន់តិចទៀនយើងយើងជួបប្រទះនៅ អឺអារម្មណ៍យ៉ាងម៉េចខ្លះនៅក្នុងខ្លួនយើងអារម្មណ៍អវិជ្ជមានអីខ្លះដែលកើតឡើងនៅក្នុងខ្លួនយើងអាហ្នឹងឯងដែលយើងត្រូវរក ទី1ណាកន្លែងនេះខ្ញុំចង់លើកឡើងថានៅពេលដែលយើងត្រូវគេរិះគន់ណាគឺយើងមានអារម្មណ៍ថាហាក់ដូចជាគ្រប់គ្នាហ្នឹងណាគឺ ចូលមកកាច់កំតិចបេះដូងយើងម្នាក់បន្តិចម្នាក់បន្តិចតែម្ដងរាល់ពេលដែលពាក្យគេរិះគន់ម្ដងម្ដងនឹងឈឺណាស់ប្រេះអស់ហើយបេះដូងនឹងដូចជាមានដៃគេចូលមកក្តិចចូលមកកាច់ខាងនេះបន្តិចខាងនោះបន្តិចចឹងចា ហើយតែតាមពិតទៅគឺអ្នកទាំងអស់គ្នាត្រូវដឹងថាអីអាគេរិគុណនឹងមធ្យមឯងតែវាងុំនឹងងុំរឿងអីវាងុំត្រង់ថា វានៅ ដក់ជាប់នៅក្នុងខ្លួនយើងវាដក់ជាប់យ៉ាងម៉េចខ្លះ ចានៅពេលដែលគេរិះគន់វាធ្វើឲ្យយើងកើតទៅជាកំហឹងហើយកំហឹងនឹងវាបន្តស៊ីរូងនៅខាងក្នុងខ្លួនយើងខឹងគេហេតុអីគេនៅតែរិះគន់ហេតុអីក៏គេមិនព្រមលែងយើងដោះយើងឲ្យយើងអឺផុតកិច្ចផុតពីការរិះគន់របស់ពួកគេកំហឹងហ្នឹងវាស៊ីរូងនៅខាងក្នុងផ្ទៃក្នុងនៃបេះដូងនៃដួងវិញ្ញាណរបស់យើងចាហើយអាងុំផ្សេងទៀតហ្នឹងគឺថា គឺយើងខ្លួនឯងហ្នឹងបន្តរិះគន់ខ្លួនឯងនៅពេលដែលលឺគេរិះគន់វាល្មមទេប៉ុន្តែក្រោយមកគឺចាក់សារឡើងវិញនៅការរិះគន់របស់គេហ្នឹងហើយ យកវា ជាមេរៀនសម្រាប់បន្តរិះគន់ខ្លួនឯងរហូតធ្វើមិនល្អអញ្ចេះធ្វើមិនល្អអញ្ចោះត្រូវកែអញ្ចេះត្រូវកែអញ្ចោះរហូតណាគឺបន្តរិះគន់ខ្លួនឯងចាហើយវាងុំមួយទៀតគឺវាងុំត្រង់ថាយើងនឹងបន្ទាបតម្លៃខ្លួនឯងកាន់តែបន្តរិះគន់ខ្លួនឯងកាន់តែបន្ទាបតម្លៃខ្លួនឯងអន់ណាស់ធ្វើអីមិនកើតដូចគេណាអន់ណាស់ធ្វើប៉ុ ណ្ណឹងក៏មិនកើតដែរអន់ណាស់រៀបចំប៉ុណ្ណឹងក៏មិនត្រូវជ្រុងមិនត្រូវគ្រឿងមកវាដែរអន់ណាស់វាយកុំព្យូទ័រប៉ុណ្ណឹងក៏មិនបានលឿនដែរជាដើមចេះតែបន្តរហូតចាហើយយូរយូរទៅគឺស្អប់ខ្ពើមខ្លួនឯងគឺអឺ មើលមិនឃើញខ្លួនឯងល្អត្រង់ណាមើលមិនឃើញខ្លួនឯងហ្នឹងគួរឲ្យស្រឡាញ់ត្រង់ណាស្អប់ពើមខ្លួនឯងជាប្រចាំឌៀលខ្លួនឯងជាប្រចាំចាហើយងុំជាងហ្នឹងទៀតគឺផ្លិចខ្លួនឯងតែម្ដងចេះតែប្រឹងតាមគេណាគេតិទៀនថាណែស្លៀកអញ្ចឹងមិនស្អាតទេស្លៀកចេះវិញដូរណាគេថាណែតណើដើរអញ្ចឹងមើលទៅមិនគួរឲ្យកោតគោរពមិនស្វាហាប់សោះដើរចេះ ប្រឹងទៀតអាចាអគេថាណែអើយពេលទៅបង្រៀនណាត្រូវធ្វើ ការត្រូវធ្វើអាកប្បកិរិយាបែបនេះឬក៏បែបនោះដូរទៀតណាយូរទៅគឺតាមគេរហូតដើម្បីប្រឹងឲ្យគេឈប់កុំឲ្យគេរិះគន់តទៅទៀតចា ហើយអ្នកខ្លះគឺគាត់បាត់បង់ជំនឿលើខ្លួនឯងដូច្នេះគាត់ត្រូវការការគ្រប់គ្រងពីគេជាប្រចាំទើបគាត់មានជំនឿចិត្តបើគាត់ធ្វើអីមួយគាត់តែងតែដើររកគេដើម្បីសួរថានេះខ្ញុំធ្វើអញ្ចឹងត្រូវអត់ខ្ញុំធ្វើអញ្ចេះត្រូវអត់ខ្ញុំធ្វើអញ្ចឹងណាគ្រប់គ្រងខ្ញុំហ៎ថាធ្វើត្រូវគឺបាត់បង់ជំនឿចិត្តលើខ្លួនឯងហ្មងតើតមានអ្នកផ្សេងទៀតប្រាប់ថាអូខេធ្វើអញ្ចឹងត្រូវទេទើបគាត់ធ្វើណាជួនកាលគាត់ទៅសេអត្តបទអីហើយអញ្ចឹងដើររកគេឲ្យអានដើររកគេឲ្យមើលសិនបានហ៊ានថាយក អត្តបទហ្នឹងទៅឲ្យមេមើលអីចឹងទៅណាចាហើយកាន់តែងុំជ្រៅទៅជ្រៅទៅគឺអឺมันគោរពតម្រូវការហើយនឹងដែនកំណត់របស់ខ្លួនឯងណាចេះតែប្រឹងតាមការតិទៀនរបស់គេ អត់ដឹងថាខ្លួនឯងត្រូវការអីពិតប្រាកដហើយដែនកំណត់របស់ខ្លួនឯងពិតប្រាកដនៅកន្លែងណាចេះតែប្រឹងរហូតអត់មានដែនកំណត់ឲ្យខ្លួនឯងមនុស្សយើងគឺមានដែនកំណត់របស់ខ្លួនឯងណាយើងចេះហត់យើងចេះល្វើយយើងចេះឃ្លានយើងចេះអើយបាត់បង់កម្លាំងចិត្តអាហ្នឹងឯងជាដែនកំណត់របស់យើងប៉ុន្តែនៅពេលដែលយើងរងការរិះគន់ពេកទៅយកការរិះគន់ហ្នឹងមកទុកជាគោលជំហរវាធ្វើឲ្យយើងលែងដឹងថាខ្លួនឯងត្រូវការញ៉ាំខ្លួនឯងត្រូវការគេងខ្លួនឯង មានដែនធ្វើដល់ដែនកំណត់របស់ខ្លួនឯងហើយគឺហត់ហើយនឿយហើយល្វើយហើយ គឺលែងលែងគ្រប់នៅតម្រូវការទាំងអស់នោះលែងគ្រប់នៅដែនកំណត់ទាំងអស់នោះរបស់ខ្លួនឯងចាហើយអ្នកខ្លះទៀតគឺគាត់បាត់បង់ភាពទន់ភ្លន់ភ្លៀបភាពសន្តោសប្រណីចំពោះខ្លួនឯងទាំងស្រុងតែម្ដងណាលែងខ្វល់ថាត្រូវសន្តោសខ្លួនឯងបែបណាទន់ភ្លន់ជាមួយខ្លួនឯងបែបណាដឹងតែពី ចាក់ចិញ្ច្រាំខ្លួនឯងរហូតដើម្បីឲ្យ គេឈប់រិះគន់តទៅទៀតណាខ្លួនឯងហត់គឺមិនធ្នម ហ្នឹងឯងជាភាពទន់ភ្លន់គឺយើងថ្នមខ្លួនឯងយើងសន្តោសខ្លួនឯងប៉ុន្តែអ្នកដែលត្រូវគេរិះគន់ជាប្រចាំហើយคล้ายទៅជាគោលចំហអារិការរិះគន់នឹងคล้ายទៅជាគោលចំហរបស់ខ្លួនឯងក្នុងការរិះគន់ខ្លួនឯងគឺគាត់ឡើងមានភាពទន់ភ្លន់និងសន្តោសខ្លួនឯងទៀតហើយចាខ្លះគាត់ពាក់មុខឲ្យខ្លួនឯងបានន័យថាមិនបញ្ចេញភាពទន់ជ្រាយឲ្យគេឃើញទេគឺអឺធ្វើម៉េចឲ្យគេឃើញតែខ្លួនឯងខ្លាំងកុំឲ្យគេតិទៀនតទៅទៀតណាតាមពិត កន្លែងហ្នឹងយើងលើកឧទាហរណ៍ថាតាមពិតខ្លួនឯងជាកូនឆ្មាតូចដល់គួរឲ្យស្រឡាញ់ណាប៉ុន្តែពាក់មុខខ្លាដើម្បីឲ្យគេខ្លាចចាកុំឲ្យគេតិទៀនបាន ចាកន្លែងនេះអត់ជួយទេគឺវាធ្វើឲ្យយើងបាត់បង់ខ្លួនឯងកាន់តែខ្លាំងមែនតើចាហើយអយភីច្រើននៅពេលដែលយើងតិទៀនខ្លួនឯងជាប្រចាំទៅយើងតែងតែស្វែងរកការឲ្យតម្លៃពីអ្នកដទៃ យើងអត់មានលទ្ធភាពឲ្យតម្លៃខ្លួនឯងទេរាល់ពេលដែលយើង ធ្វើអ្វីមួយយើងតែងតែស្វែងរកឲ្យអ្នកដតីហ្នឹងឲ្យតម្លៃយើងថាយើងធ្វើហ្នឹងមានតម្លៃប៉ុណ្ណាអស្ចារប៉ុណ្ណា មានប្រយោជន៍ប៉ុណ្ណា គឺយើងស្វែងរកអាអាការវាយតម្លៃហ្នឹងពីអ្នកដតីរហូតឲ្យគេហ្នឹងឲ្យតម្លៃយើងថាក្រាន់បើយូរយូរទៅគឺយើងបាត់បង់សមត្ថភាព ក្នុងការឲ្យតម្លៃខ្លួនឯងតែម្ដងចាហើយអឺ កាន់តែងុំកាន់តែពិបាកហ្នឹងគឺយើងអាចคลายទៅជាមនុស្សដែលជោគជ័យក៏ពិបាកនឹងទទួលយកភាពជោគជ័យហ្នឹង ហើយបរាជ័យក៏ខ្លាចភាពបរាជ័យចាអឺពិបាកមែនតើណានៅ ពេលដែលខ្លួនឯងជោគជ័យម្ដងម្ដងអត់ទទួលយកទេព្រោះអីព្រោះតែងតែខ្លាចគេតិទៀនតទៀតឬមួយក៏ខ្លួនឯងហ្នឹងបន្តតិទៀនខ្លួនឯងតទៅទៀតអញ្ចឹងជោគជ័យមួយរឿងគឺអត់ទទួលយកអាជោគជ័យហ្នឹងទេគឺបោះមួយជំហានឲ្យកាន់តែខ្ពស់ជាងហ្នឹងទៀតដើម្បីឲ្យអាជោគជ័យហ្នឹងវាអស្ចារ្យជាងហ្នឹងថែមទៀតអញ្ចឹងចេះតែតរហូតតរហូតរាល់ពេលដែលខ្លួនឯងជោគជ័យគឺពិបាកនឹងទទួលយកថាខ្លួនឯងជោគជ័យហើយរាល់ពេលដែលធ្វើអីមួយគឺខ្លាចបរាជ័យជានិច្ចគឺប្រឹង ប្រុងប្រុងប្រុងប្រុងព្រោះអីខ្លាចបរាជ័យចាហើយអយកាន់តែពិបាកទៅ ពិបាកទៅគឺថាយើងសម្លឹងរក តែភាពល្អឥតខ្ចោះសម្លឹងរកតែចំណុចខ្លាំងហើយมันអាចទទួលយកនៅ ចំណុចខ្សោយมันអាចទទួលយក នៅការបរាជ័យដាច់ខាតគឺគ្រប់ពេលតែង តែសម្លឹងថាល្អប៉ុណ្ណឹងថាតើធ្វើអីដើម្បីល្អកាន់តែល្អជាងនឹងទៀតគឺពិបាកខ្លាំងណាពេលហ្នឹងកាន់តែងុំទៅងុំទៅតែម្ដងអាការរិះគន់ការតិទៀនហ្នឹង ចាហើយពេលខ្លះ អ្នកខ្លះក៏គាត់ជួបប្រទេសដែរថាថាជួបប្រទេសនឹងគេសរសើរពិបាកទទួលយកព្រោះអីខ្លួនឯងអត់ជឿថាខ្លួនឯងនឹងផឹកកាយផងអត់ជឿថាខ្លួនឯងចេះធ្វើផងខ្លួនអត់ជឿថាខ្លួនឯងនឹងខ្លាំងផងដូចអញ្ចឹងពេលដែលគេសរសើរពិបាកទទួលយកចេះតែគិតថាគេសរសើរនឹងត្រូវអត់ប្រហែលជាគេមិនដឹងច្បាស់ហើយថាយើងអន់ណាប៉ុន្តែបើសិនជាគេតិទៀនវិញគឺក្តៅឆេវតែម្ដងគឺអត់អាចទទួលយកការតិទៀនបានអញ្ចឹងគឺពិបាកមែនតើពេលគេសរសើរក៏ពិបាកទទួលយកពេលគេតិទៀនគឺក្តៅឆេវយើងស្ថិតនៅក្នុងស្ថានភាពមួយ ដែលថាតើយូរយូរទៅជួនកាលកាន់តែតិទៀនខ្លួនឯងខ្លាំងថែមទៀតថាតើគេធ្វើអីទៅបានទៅខ្លួនឯងនឹងត្រូវចិត្តណាគេធ្វើអីក៏មិនត្រូវចិត្តគេទៅសើនឹងក៏មិនសប្បាយចិត្តគេតិទៀននឹងវាក្តៅក្រហាយចាហើយអយភាច្រើនថែមទៀតគឺគាត់មើលឃើញថាជីវិតវាគ្មានន័យជីវិតវាគ្មានអ្វីតែ គ្មានកម្លាំងផ្លាស់ប្ដូរចេះតែមានអារម្មណ៍ថា រស់នៅដោយអពមង្គលរស់នៅគ្មានសុភមង្គលក្នុងចិត្តគ្មានសេចក្តីសុខក្នុងចិត្តប៉ុន្តែมันព្រមផ្លាស់ប្ដូរនៅតែអង្គុយតិចទៀនណានៅតែអង្គុយតិចទៀនថាជីវិតវាមិនដូចចិត្តជីវិតវាមិនដូចចិត្តប៉ុន្តែអឺគ្មានកម្លាំងគ្មានសេចក្តីក្លាហាននឹងផ្លាស់ប្ដូរវាឲ្យវាដូចចិត្តឲ្យវាដូចអ្វីដែលខ្លួនឯងចង់បានណា ចាហើយអឺពេលតែគេទីទានច្រើនទៀតហ្នឹងក៏ធ្វើឲ្យមនុស្សខ្លាយទៅជាថាឲ្យគេមុនរហូតហើយភ្លេចខ្លួនឯងធ្វើអីក៏ដោយដែរបានមកយកតែឲ្យអ្នកនេះទៅបានមកជូនប៉ាទៅបានមកជូនម៉ាក់ទៅបានមកជួយប្អូនទៅបានទៅអីទៅយូរទៅយូរទៅគឺភ្លេចខ្លួនឯងលែងឲ្យខ្លួនឯងហើយទុកឲ្យគេមុនរហូតដល់ពេលហ្នឹង អាមានអាគំនិតតិទៀនមួយទៀតគេហៅអាស្វ័យតិទៀនវាថាយូរយូរទៅភ្លេចខ្លួនឯង លែងស្រឡាញ់ខ្លួនឯងស្រឡាញ់តែអ្នកដតីណាចាហើយអឺអាអាអមផលវិបាកផ្សេងទៀតដែលកាន់តែងុំទៅងុំទៅ គឺថាផ្លិចថែទាំខ្លួនឯងផ្លិចរៀបចំឲ្យខ្លួនឯងយូរទៅមិនដែលទាំងគិតថាតើខ្លួនឯងត្រូវថែទាំខ្លួនឯងដល់របៀបណាចង់ញ៉ាំអីចង់ធ្វើអីចង់គិតអីគឺឡើងខ្វល់ឡើងរៀបចំជីវិតឲ្យខ្លួនឯង ឡើងខ្វល់ថែទាំខ្លួនឯងដោយសារដោយសារតែយល់ថាខ្លួនឯងនឹងវាមិនសមឲ្យថែទាំវាមិនសមឲ្យស្រឡាញ់បើអន់ម្លឹងម្លឹងណាបើបើសិនជាគួរឲ្យស្រឡាញ់គួរឲ្យចង់ថែទាំគួរឲ្យចង់មានជីវិតមួយប្រសើរអីអស់ហ្នឹងគេមិនតិចទៀតទេអញ្ចឹងយើងវាអន់ណាយើងវាមិនសមនឹងទទួលបានការថែទាំអីទេបានជាគេតិចទៀនរហូតវាវាធ្វើឲ្យកាន់តែពិបាកទៅពិបាកទៅក្នុងជីវិតណា ចា៎ហើយអយអ្នកដែលត្រូវគេទិទានភាគច្រើន គឺភ្លេចថាខ្លួនឯងមានអំណាចក្នុងការដោះស្រាយបញ្ហាគឺធ្វើឲ្យខ្លួនឯងបន្ទោសអ្វីៗដែលកើតឡើងនៅក្នុងជីវិតហ្នឹងគឺដោយសារតែអ្នកផ្សេងមិនស្រឡាញ់ដោយសារតែអ្នកផ្សេងមិនមើលឃើញតម្លៃរបស់ខ្លួនដោយសារតែអ្នកផ្សេងហ្នឹងនៅតែបន្តទិទានរហូតគឺយើងគិតថារឿងទុកសោកតាំងប្រហែលដែលយើងជួបហ្នឹងយើងអត់មានអំណាចអីក្នុងការដោះស្រាយទេ គឺបើគេមិនឈប់តិទៀនបើគេមិនព្រមស្រឡាញ់យើងបើគេមិនព្រមអាណិតបើគេមិនព្រមថែយើងប្រកាសជាគ្មានអ្វីអ្វីទាំងអស់ចឹងថាលើកលើកអាទំនួលខុសត្រូវក្នុងការផ្លាស់ប្ដូរជីវិតខ្លួនឯងនឹងទៅឲ្យអ្នកទៅឲ្យគេអ្នកដតីណាចាអ្វីដែលខ្ញុំរកឃើញចុងក្រោយហ្នឹងគឺផលវិបាកដែលវាកាន់តែងុំទៅងុំទៅហ្នឹងគឺថាខ្លួនឯងហ្នឹងដាក់លក្ខខណ្ឌឲ្យខ្លួនឯងតតែល្អទៅស្រឡាញ់គេហៅថាស្រឡាញ់ដោយមានលក្ខខណ្ឌណា លែងអាចស្រឡាញ់ខ្លួនឯងបាននៅពេលដែលខ្លួនឯងធ្វើខុសលែងអាចស្រឡាញ់ខ្លួនឯងបាននៅពេលដែលខ្លួនឯងបរាជ័យលែងអាចស្រឡាញ់ខ្លួនឯងបាននៅពេលដែលយល់ថាខ្លួនឯងមិនស្អាតមិនល្អមិនល្អគ្រប់គ្រាន់មិនថាមិនស្អាតមិនល្អគឺមិនស្អាតគ្រប់គ្រាន់មិនល្អគ្រប់គ្រាន់មិនល្អឥតខ្ចោះណាតលតែល្អឥតខ្ចោះទៅស្រឡាញ់អានឹងគឺថាងុំខ្លាំងជាងគេហ្មងណាចុះបើផលវិបាកដែលកើតពីការតិទៀនកើតពីការតេះដៀលនឹងវាច្រើនម្លឹងម្លឹង តែយើងដោះស្រាយមិនចេញដំណោះស្រាយដំណោះស្រាយដែលសំខាន់បំផុតគឺក្តីស្រឡាញ់ក្តីស្រឡាញ់ដែលយើងមាន ចំពោះខ្លួនឯងខ្ញុំនឹងផ្ដល់ជាជំហានជំហាន ដែលមាន3ជំហាន ដើម្បី ដោះស្រាយរំដោះខ្លួនឯងចេញឲ្យផុតពីភាពជាជនរងគ្រោះនៃការទីទានតេះឌីលនេះ ចាប៉ុន្តែមិនមែនមានតែ3ជំហានហ្នឹងទេអ្វីដែលខ្ញុំចង់លើកមកសរុបគឺថាត្រូវតែប្រើទាំង4ជំហាន នៃវីដេអូមុនរបស់ខ្ញុំដែលតកតងទៅនឹងរបៀបនៃការរំដោះខ្លួនឯងចេញ ពី ភាពជាជនរងគ្រោះនៃការប្រៀបធៀប4ជំហានហ្នឹងយើងត្រូវយកវាមកអនុវត្តឡើងវិញ រួចហើយខ្ញុំនឹងថែម3ជំហានទៀតដែលផ្ដល់បន្ថែមឲ្យកាន់តែស៊ីជម្រៅនៅក្នុងជំហានទី4ដែលតកតងទៅនឹងការគោរពនិងឲ្យតម្លៃ ខ្លួនឯងតែយើងត្រូវធ្វើម៉េចដើម្បីយើងអាចគោរពនិងឲ្យតម្លៃខ្លួនឯងបាន ចាយើងនឹងដើរនៅលើ3ជំហាន បន្ទាប់ទៀតនេះទាំងអស់គ្នាមុននឹងចូលដល់3ជំហាននោះខ្ញុំចង់បញ្យល់ពី head ផលសិនថាតើយើងធ្វើយ៉ាងម៉េចទៅ ទៅយើងអាចដាំនៅដើមឈើមួយ ដែលជាតម្រត្រយើងឲ្យចេះឲ្យតម្លៃ ខ្លួនឯងជារៀងរហូតអញ្ចឹងយើងនឹងចោះវាម្ដងមកកម្មម្ដងមកកម្មដើម្បីរកឲ្យឃើញថា អាកម្មដែលយើងត្រូវធ្វើមុនគេ នៅក្នុងចម្ដៅរបស់យើងហ្នឹងត្រូវធ្វើអីគេអូខេអញ្ចឹងដើម្បីឲ្យយើងអាចមានការចេះឲ្យតម្លៃខ្លួនឯងជាប្រចាំយើងត្រូវការភាពមានជំនឿលើ ខ្លួនឯង ដើម្បីយើងទទួលបានភាពមានជំនឿលើ ខ្លួនឯងនេះតើតែយើងរស់នៅក្នុងបរិយាកាសមួយដែលពោពេញទៅដោយក្តីស្រឡាញ់ដែលពោពេញទៅដោយការជឿជាក់ពោពេញទៅដោយការមើលឃើញយើងថាយើងអាចធ្វើកើតមើលឃើញយើងថាយើងអាចអឺ មើលឃើញយើងថាយើងមានសមត្ថភាពក្នុងការធ្វើអញ្ចឹងតែយើងធ្វើយ៉ាងម៉េចទៅទើបយើងអាចមានបរិយាកាសមួយដូចជា ដើមឈើមួយដើមនេះអញ្ចឹងគឺស្លឹកផ្កានិងផ្លែរបស់ ដើមឈើមួយដើមហ្នឹងគឺពោពេញទៅដោយក្តីស្រឡាញ់ពោពេញទៅដោយភាពជឿជាក់ដែលនាំឲ្យយើងជឿលើខ្លួនឯងថាយើងអាចធ្វើកើតតែយើងត្រូវធ្វើយ៉ាងម៉េចចាដើម្បីមានស្លឹក ដែលពោពេញទៅដោយក្តីស្រឡាញ់ផ្លែនិងផ្កា ជាក្តីស្រឡាញ់ដ៏ពិតប្រាកដនេះគឺយើងត្រូវមានដើមដែលជាដើមនៃក្តីស្រឡាញ់ចាដើមនៃក្តីស្រឡាញ់គឺសំខាន់ណាស់ដើម្បី ជួយយើងឲ្យបង្កើតចេញជាស្លឹកចេញជាផ្កាចេញជាផ្លែដែលពោពេញដោយក្តីស្រឡាញ់ប៉ុន្តែវាអត់ងាយស្រួលទេថាតាធ្វើមិនទៅដើម្បីសាងដើមមួយដែលពោពេញទៅដោយក្តីស្រឡាញ់ដែលយើងអាចស្រឡាញ់ខ្លួនឯងបានតើធ្វើម៉េចដើម្បីឲ្យដើមនោះវាដុះ លូតលាស់ចេញមកបានឲ្យយើងមានដើមដែលជាដើមដែលចេះស្រឡាញ់ខ្លួនឯងដើម្បីផ្ដល់ស្លឹកផ្ដល់ផ្លែផ្ដល់ផ្កាដែលជាក្តីស្រឡាញ់ផ្ដល់នូវភាពជឿជាក់ដល់យើងខ្លួនឯងនោះចា៎ឬសំខាន់ជាងគេ គឺរឹសនៃការទទួលយកខ្លួនឯងបើសិនជាយើងអាចទទួលយកខ្លួនឯងបាន100%ហើយណាដោយមិនបដិសេធផ្នែកណាមួយនៃខ្លួនឯងហើយនោះរឹសនេះគឺជារឹសជាជាជា គល់ជា ប្រភព នៃធម្មពលដើម្បីឲ្យដើមនៃភាព ស្រឡាញ់ខ្លួនឯងលូតលាស់ទៅបាន ហើយយើងមកកាន់នូវភាពជឿជាក់លើខ្លួនឯងមើលឃើញខ្លួនឯងមានសមត្ថភាពមើលឃើញខ្លួនឯងមានតម្លៃហើយយើងនឹងរឹងមាំអាចឲ្យតម្លៃខ្លួនឯងជាប្រចាំតោះអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នា3ជំហាន ដើម្បីធ្វើយ៉ាងណាទៅ ជួយ ខ្លួនឯងដើម្បីរំដោះខ្លួនឯងចេញ ពី ភាពជាជនរងគ្រោះ នៃការតិទៀននៃការទេសដៀលនិងនឹងការរិះគន់ចា៎អញ្ចឹងយើងដឹងហើយថាយើងត្រូវតែធ្វើ4ជំហានដូចតែនៅក្នុងការរំដោះខ្លួនឯងចេញពីការប្រៀបធៀបអញ្ចឹងតើ4ជំហាននោះមានអីខ្លះកុំភ្លេចចូលទៅមើលវីដេអូនោះវិញដើម្បី រំលឹក4ជំហាននោះ ពេលនេះយើងបន្តទៅទៀត ដើម្បីស្វែងយល់ទាំងអស់គ្នា ថាតើ3ជំហានដើម្បីរំដោះខ្លួនឯងចេញពីភាពជាជនរងគ្រោះនៃការទីទាននិងការតេះដៀលនោះមានអីខ្លះចាជំហានទី1ដែលយើងដឹងអំបញ្ញមិញថាជារឹសនៃដើមឈើដែលជួយត្រយើងឲ្យចេះឲ្យតម្លៃខ្លួនឯងរហូតនោះគឺជារឹសរបស់វាដែលយើងត្រូវចេះទទួលយកខ្លួនឯងអូខេទទួលយកខ្លួនឯងទទួលយកខ្លួនឯងមិនមែនមានន័យថាយំសោកសង្រេងទៅ យើងវាចឹងហើយយើងវាអន់ហើយត្រូវតែទទួលយកតែខ្លួនឯងអន់ no មែនទេ ទទួលយកខ្លួនឯងគឺព្រមទទួលយកខ្លួនឯងថាខ្ញុំល្អបែប នេះខ្ញុំអាក្រក់បែបនេះខ្ញុំអន់បែបនេះខ្ញុំពូកែបែបនេះ ខ្ញុំទទួលយកខ្លួនឯងគ្រប់យ៉ាង ចាហើយឈប់រអ៊ូរទាំដាក់ខ្លួនឯងតទៅទៀតឈប់ស្វែងរកភាពឥតខ្ចោះរបស់ខ្លួនឯងតទៅទៀតព្រោះមនុស្សយើងអត់មានអ្នកណាមួយដែលឥតខ្ចោះទេគឺមានអ្នកណាល្អឥតខ្ចោះទេអ្នកណាក៏ចេះខុសអ្នកណាក៏ចេះត្រូវអ្នកណាក៏ចេះជោគជ័យអ្នកណាក៏ចេះបរាជ័យដែរអញ្ចឹងយើងត្រូវឈប់ស្វែងរកភាពឥតខ្ចោះរបស់ខ្លួនឯងតទៅទៀតឈប់លបងខ្លួនឯងឲ្យកាន់តែប្រកែជាងនឹងឲ្យកាន់តែអស្ចារ្យជាងនឹងតទៅទៀតប៉ុន្តែទទួលយកខ្លួនឯងពេលហ្នឹងខ្ញុំខ្សោយខ្ញុំទទួលយកខ្លួនឯងខ្សោយ ខ្ញុំពូកែខ្ញុំទទួលយកខ្លួនឯងពូកែខ្ញុំញញឹមស្រស់ខ្ញុំទទួលយកខ្លួនឯងថាញញឹមស្រស់ខ្ញុំញញឹមទៅមាត់វាខ្ញុំទទួលថាខ្លួនឯងញញឹមមាត់វាអូខេអាចធ្វើបានអត់ចាយើងត្រូវមានលទ្ធភាពទទួលយកខ្លួនឯងទាំងចំណុចខ្វះខាតរបស់យើងទទួលយកខ្លួនឯងទាំងចំណុចល្អរបស់យើងនៅទទួលយកខ្លួនឯងគ្រប់ពេល ទទួលយកខ្លួនឯងគ្រប់យ៉ាងទទួលយកខ្លួនខ្លួនឯងគ្រប់កលៈទេសៈចាយើងត្រូវដឹងថាគ្មានអ្នកណាមួយដែលល្អឥតខ្ចោះនោះទេហើយបើសិនជាយើងនៅតែសម្លឹងឲ្យខ្ពស់រហូតអឺដាក់ខ្សែពួរយងខ្លួនឯងឲ្យខ្ពស់រហូតសម្លឹងចង់ឲ្យប្រសើរឡើងរហូតណាយើងនៅតែធ្វើបានរហូតព្រោះដូចអ្នកឡើងខ្សែពួរចឹងពេលដែលឡើងដំបូងអត់មានសាច់ដុំដៃអត់មានកម្លាំងឡើងអត់រួចទេប៉ុន្តែនៅពេលដែលហាត់យូរយូរទៅឡើងកាន់តែរួចឡើងកាន់តែបានខ្ពស់ហើយ ប៉ុន្តែសួរថាយើងចង់ឲ្យខ្លួនឯងហត់អញ្ចឹងជាប្រចាំហ៎តើវាជាផលល្អសម្រាប់យើងអត់នៅពេលដែលយើងចេះតែល្អប៉ុណ្ណឹងហើយចង់ឲ្យល្អជាងនឹងទៀតល្អប៉ុណ្ណឹងហើយចង់ឲ្យល្អជាងនឹងទៀត no វាអត់ប្រសើរសម្រាប់យើងទេណាយើងត្រូវតែដឹងថា មនុស្សគឺអត់មាន អ្នកណាមួយល្អឥតខ្ចោះទេទីមួយហើយទីពីរទៀតបើសិនជាយើងចង់ឲ្យ improve ខ្លួនឯងបែបហ្នឹងណាកែប្រែខ្លួនឯងបែបហ្នឹងគឺយើងធ្វើបានរហូតនៅតែធ្វើរហូតនៅតែចង់នៅតែមានអាចធ្វើបានប្រសើរជាងនឹងប្រសើរជាងនឹងប្រសើរជាងនឹងយើងធ្វើបានរហូតប៉ុន្តែសួរថាបើសិនជាយើងនៅតែស្វែងរកអាហ្នឹងណាយើងមានទីបញ្ចប់មួយឯងយើងអត់មានទីបញ្ចប់មួយទេព្រោះអីភាពល្អឥតខ្ចោះ ហើយនឹងភាពមិនល្អហ្នឹងណាវាកើតឡើងជាប្រចាំនៅក្នុងជីវិតយើងរហូតដល់តែយើងស្លាប់បាត់ទៅទៅវាឈប់បាត់ ទៅវាឈប់កើតឡើងតទៅទៀតហើយសូម្បីតែពេលដែលស្លាប់ហ្នឹងណាក៏នៅតែគេអាចរកឃើញនៅភាពល្អឥតខ្ចោះហើយនឹងភាពមិនល្អឥតខ្ចោះនឹងរហូតដែរអ្នកខ្លះគេប្រើពាក្យថាអូយស្លាប់មិនល្អមើលសោះម្នាក់ហ្នឹងស្លាប់ហើយនៅធ្វើឲ្យគេខ្លាចទៀតឃើញទេចុះសូម្បីតែស្លាប់ហើយហ្នឹង ទោះនៅតែគេរកឃើញថាធ្វើមិនឲ្យវាប្រសើរជាងនឹងដែរធ្វើមិនឲ្យស្លាប់ប្រសើរជាងនឹងដែរឃើញទេអញ្ចឹងតតែយើងចេះទទួលយកខ្លួនឯងឈប់លបងខ្លួនឯងតទៅទៀតឈប់រអ៊ូរទាំជាមួយខ្លួនឯងតទៅទៀតជំហានទី2គឺស្គាល់ខ្លួនឯងយើងដឹងហ្នឹងមែនទេថាដើម្បីស្រឡាញ់កើតតតែស្គាល់សិនអញ្ចឹងតើដើម្បីស្រឡាញ់អ្នកណាម្នាក់យើងត្រូវធ្វើម៉េចមិនតាមញ៉ែគេតាមសុំស្គាល់គេមែនទេអញ្ចឹងខ្ញុំសំណងពរថា តាមញ៉ាយខ្លួនឯងទៅបានអត់តាមស្រឡាញ់ខ្លួនឯងទៅបានអត់អញ្ចឹងដើម្បីស្រឡាញ់ខ្លួនឯងបាន យើងត្រូវតែស្គាល់ខ្លួនឯងសិនអញ្ចឹងសូមតាមស្គាល់ខ្លួនឯងតាមរកខ្លួនឯងទៅ រកខ្លួនឯងឲ្យស្គាល់ខ្លួនឯងពិតប្រាកដពេលនោះយើងនឹងអាចស្រឡាញ់ខ្លួនឯងបានពិតប្រាកដទាំងចំណុចល្អចំណុចអាក្រក់ឲ្យតើតែយើងស្គាល់ខ្លួនឯងសិនទើបយើងអាចស្រឡាញ់ខ្លួនឯងបានអូខេអញ្ចឹងតាមតាមស្រឡាញ់ខ្លួនឯងតាមរកខ្លួនឯងតាមស្គាល់ខ្លួនឯងឲ្យបានពិតប្រាកដ ខ្ញុំលើកយកពាក្យថាតាមញ៉ាយខ្លួនឯងនោះខ្ញុំយល់ថាត្រូវមែនតើព្រោះថាពេលដែលយើងតាមស្រឡាញ់អ្នកណាម្នាក់តាមញ៉ាយអ្នកណាម្នាក់តាមស្គាល់អ្នកណាម្នាក់យើងប្រកាសជាត្រូវការនៅជាមួយអ្នកនឹងឲ្យបានច្រើនទេមែនទេអញ្ចឹងត្រូវនៅជាមួយខ្លួនឯងឲ្យបានច្រើនបំផុត នៅជាមួយខ្លួនឯងឲ្យបានចិត្តបំផុតដើម្បីស្គាល់ខ្លួនឯងកាន់តែខ្លាំងណាស្ដាប់ខ្លួនឯងឲ្យបានច្រើនបំផុត អើយសង្កេតខ្លួនឯងឲ្យបានច្រើនបំផុតរាល់ទង្វើមួយមួយដែលយើងធ្វើសម្រាប់ខ្លួនឯងឬក៏ទង្វើអ្នកដទៃធ្វើមកលើយើង សង្កេតណាស្ដាប់សង្កេត តាមដានមើលថាតើខ្លួនឯងមានអារម្មណ៍ម៉េចថាតើខ្លួនឯងកំពុងគិតឬយ៉ាងម៉េចហ្នឹងពេលដែលជួបរឿងអញ្ចឹងអញ្ចឹងយើង ធ្វើសកម្មភាពដែលអាចផ្លាស់ប្ដូរបានធ្វើសកម្មភាពដែលអាចផ្លាស់ប្ដូរបាន ថាតើធ្វើមិនទៅដើម្បី អឺឲ្យខ្លួនឯងនឹងមានអារម្មណ៍ល្អជាងនឹងធ្វើមិនទៅដើម្បីឲ្យខ្លួនឯងនឹងត្រេកអរជាងនឹងធ្វើមិនទៅដើម្បីឲ្យខ្លួនឯងនឹងស្រឡាញ់ខ្លួនឯងអូខេចាត់ទុកថារាល់ថ្ងៃនឹងអ្វីដែលយើងត្រូវធ្វើគឺតាមញ៉ាយខ្លួនឯងតាមស្រឡាញ់ខ្លួនឯងនឹងហ្មងអញ្ចឹងត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់មែនតើណាការស្គាល់ខ្លួនឯងយើងអាចបដោតមួយទៀតគឺស្គាល់ខ្លួនឯងត្រូវស្គាល់ឲ្យច្បាស់ពីតម្រូវការរបស់ខ្លួនឯង និងចំណង់ចង់បានដែលខ្លួនឯងយល់ថាខ្លួនឯងសមនឹងបានអឺនៅក្នុងភាសាអង់គ្លេសយើងហៅ needs ដែលជាតម្រូវការរបស់យើងហើយនៅចំណង់ដែលយើងយល់ថាខ្លួនឯងស័ក្តិសមនឹងនឹងនឹងត្រូវបានចង់បានហ្នឹងគឺ desire ចាអាហ្នឹងគឺយើងត្រូវព្យាយាមស្វែងរកឲ្យឃើញអឺខ្លួនឯងបើសិនជាយើងអត់ស្គាល់ desire របស់ខ្លួនឯងហ្នឹងអាចំណង់ដែលយើងយល់ថាសមនឹងបានមកយើងហ្នឹងណា យើងបើយើងរកអាណត្តិឃើញទេយើងអត់មានលទ្ធភាពស្រឡាញ់ខ្លួនឯងទេខ្ញុំលើកឧទាហរណ៍មួយដោយងាយតាក់ទងទៅនឹងឧទាហរណ៍ថាងូតទឹកអឺងូតទឹកគឺជាតម្រូវការអ្នកណាក៏ត្រូវការងូតទឹកដែរមែនទេងូតទឹកដើម្បីសម្អាតខ្លួនកុំឲ្យធំក្លិនដុសក្អែលចេញឲ្យអស់ពីខ្លួនកក់សក់ដើម្បីឲ្យឲ្យវាអស់ក្អែលដើម្បីឲ្យអស់អង្កែហ្នឹងជាដើមនេះគឺជាតម្រូវការអូខេ desire ចំណងដែលយើងយល់ថាសមនឹងបានឧទាហរណ៍ងូតទឹក ដើម្បីឲ្យយើងមិនធូរអារម្មណ៍ដូចខ្ញុំអញ្ចឹងខ្ញុំចូលចិត្តពេលដែលខ្ញុំងូតទឹកណាខ្ញុំចូលចិត្តច្រៀងខ្ញុំចូលចិត្តថែទាំខ្លួនឯងក្នុងពេលងូតទឹកនឹងច្រៀងបណ្ដាលរួមបណ្ដាលងូតទឹកបណ្ដាលវាគឺជា desire របស់ខ្ញុំក្នុងការងូតទឹកវាគឺជាចំណងដែលខ្ញុំយល់ថាខ្ញុំសមនឹងបានណាអឺកាលណាយើងអាចមានលទ្ធភាពស្វែងយល់អញ្ចឹងយើងនឹងអាចស្រឡាញ់ខ្លួនឯងបានហើយអ្នកខ្លះក៏អត់មានលទ្ធភាពស្វែងយល់ទេគាត់ទៅងូតទឹកគ្រាន់តែងូតទឹកដើម្បីដុសក្អែលដុសសាប៊ូឲ្យជំរះក្អែលហើយ ចេញមកពីបន្ទប់ទឹកគឺរួចប៉ុន្តែគាត់អត់ដាល់ឲ្យឱកាសខ្លួនឯងក្នុងការសួរខ្លួនឯងថាតែនៅពេលដែលខ្ញុំគូទឹកខ្ញុំចង់បានអីបន្ថែមទៀតដែលហៅថាស្រឡាញ់ខ្លួនឯងគាត់ហៅជាអដែលទេមែនទេអញ្ចឹងយើងយើងព្យាយាមស្ដាប់ខ្លួនឯងឲ្យបានច្រើនសង្កេតខ្លួនឯងឲ្យបានច្រើនដើម្បីយើងអាចស្គាល់ខ្លួនឯងច្បាស់ថាស្អីទៅដែលជាគ្រាន់តែជា តម្រូវការចាំបាច់ត្រូវមានស្អីទៅដែលជាចំណងដ៏ពិតប្រាកដដែលយើងយល់ថាខ្លួនយើងស័ក្តិសមនឹងបានណាព្យាយាមស្គាល់ខ្លួនឯង កាលណាយើងស្គាល់ខ្លួនឯងយើងនឹងមានលទ្ធភាពណែនាំខ្លួនឯងម្នាក់ហ្នឹងទៅអ្នកផ្សេងទៀតដើម្បីឲ្យគេស្គាល់យើងច្បាស់ហើយស្រឡាញ់យើងដូចយើងមានលទ្ធភាពស្រឡាញ់ខ្លួនឯងស្គាល់ខ្លួនឯងអញ្ចឹងដែរបើមិនជាយើងអត់ស្គាល់ខ្លួនឯងច្បាស់ទេយើងអត់មានលទ្ធភាពណែនាំខ្លួនឯងឲ្យអ្នកផ្សេងស្គាល់យើងច្បាស់ទេតែតែខ្លួនឯងមិនស្គាល់ខ្លួនឯងច្បាស់ផងតែអ្នកផ្សេងអាចស្គាល់យើងបានដែរឬក៏អត់ទំហ៊ានទី3ដែលសំខាន់បំផុតហើយដែលពិបាកនឹងធ្វើបំផុតចា គឺរៀនធ្វើជាឪពុកម្ដាយរបស់ខ្លួនឯងរៀនធ្វើជាអាណាព្យាបាលរបស់ខ្លួនឯងណាហើយមានមនុស្សជាច្រើនដែលកើតមកអត់បានដូចចិត្តបងប្រាថ្នារបស់យើងទេអ្នកខ្លះទៅមានឪពុកម្ដាយដែលស្រឡាញ់ថ្នាក់ថ្នមអញ្ចឹងទៅប៉ុន្តែអ្នកខ្លះគឺមានឪពុកម្ដាយដែលមិនបានស្រឡាញ់យើងដែលមិនបានថ្នាក់ថ្នមពិតប្រាកដដែលមិនបានឲ្យតម្លៃពិតប្រាកដ អូខេយើងអត់អាចនៅតែទម្លាក់ភ្នំកាប់ដុំថ្មទម្លាក់ទៅលើគាត់ថាមកពីប៉ាម៉ាក់មិនស្រឡាញ់ខ្ញុំមកពីពុកម៉ែមិនស្រឡាញ់ខ្ញុំធ្វើបានជាខ្ញុំមិនចេះស្រឡាញ់ខ្លួនឯងមែនទេយើងដូចសិនជាជឹងនៅតែបន្តធ្វើបែបហ្នឹងតទៅទៀតគឺអត់ប្រយោជន៍បានត្រឹមតែឪពុកម្ដាយយើងក៏ឈឺចាប់ហើយយើងខ្លួនឯងក៏ឈឺចាប់ដោយសារតែមិនអាចទទួលបានក្តីស្រឡាញ់មិនអាចទទួលបានការឲ្យតម្លៃនោះពីគាត់បាន តទោះបីជាប្រឹងប៉ុណ្ណាតវ៉ាប៉ុណ្ណាក៏អាចទទួលបានដែរអូខេអញ្ចឹង យើងធំអីទោះបីជាមិនទាន់ធំក៏មិនអីដែរយើងអាចរៀនធ្វើជាកូនក្មេងតូចហ្នឹងហើយក៏ធ្វើជាឪពុកម្ដាយរបស់យើងខ្លួនឯងតែម្ដងណាបើទោះជាយើងយល់ថាខ្លួនឯងហ្នឹងมันមានលទ្ធភាពស្រឡាញ់ខ្លួនឯងมันមានលទ្ធភាពថែទាំខ្លួនឯងរៀនរៀនតាំងខ្លួនជាឪពុកម្ដាយរបស់ខ្លួនឯងរៀនតាំងខ្លួនជាអាណាព្យាបាលរបស់ខ្លួនឯងណាបើសិនជាយើងមិន បានទទួលក្តីស្រឡាញ់ពីឪពុកម្ដាយរបស់យើង បង្កើតអតីតកាលថ្មីឲ្យខ្លួនឯងទៅណាស្រឡាញ់ខ្លួនឯងទៅរៀនធ្វើជាឪពុកម្ដាយរបស់ខ្លួនឯងថា ប្រសិនបើខ្ញុំជាកូន ហើយខ្ញុំជាឪពុកម្ដាយផងដែរតើតើខ្ញុំចង់បានអីពីឪពុកម្ដាយខ្ញុំពេលហ្នឹងពេលដែលយើងទទួលបានចម្លើយហើយតាំងខ្លួនជាឪពុកម្ដាយហើយបំពេញនៅតម្រូវការនោះឲ្យខ្លួនឯងទៅ បំពេញនៅចំណងដែលយើងយល់ថាខ្លួនឯងសមនឹងបាននោះឲ្យខ្លួនឯងទៅ ចេះតាមពិតទៅយើងនៅពេលដែលយើងគិតឡើងវិញឪពុកម្ដាយរបស់យើងគាត់ព្យាយាមអស់ពីលទ្ធភាពរបស់គាត់ហើយគាត់ប្រឹងអស់លទ្ធភាពរបស់គាត់ត្រឹមប៉ុណ្្នឹងហើយហើយបើសិនជាយើងនៅតែទៀមទាថែមទៀតទៅឧទាហរណ៍ថាគាត់មិនចេះស្រឡាញ់យើងទៀមទាឲ្យគាត់ចេះស្រឡាញ់ បើសិនជាគាត់ចេះស្រឡាញ់គាត់ស្រឡាញ់យើងយូរណាស់ហើយបើសិនជាគាត់ចេះប្រើពាក្យសម្ដីឲ្យតម្លៃគាត់ប្រើពាក្យសម្ដីឲ្យតម្លៃយើងយូរណាស់ហើយបើសិនជាគាត់ចេះអើយផ្អែមល្ហែមមួយយើងដែលមិនបាច់ជេរបន្តិចគាត់ផ្អែមល្ហែមហើយមិនបាច់ជេរបន្តិចយើងយូរណាស់ទៅហើយអញ្ចឹងមានន័យថាគាត់ប្រឹងធ្វើទៅតាមសមត្ថភាពរបស់គាត់អស់ពីសមត្ថភាពរបស់គាត់ហើយយើងទៅប្រឹងទៀមទាថែមទៀតគាត់អត់មានអីឲ្យយើងទេមនុស្សឲ្យត្រឹមតែសមត្ថភាពដែលខ្លួនឯងអាចឲ្យបានទេមែនទេហើយបើយើងទៅទៀមទាលើសពីសមត្ថភាពដែលគាត់ឲ្យយើងបានណា ក៏អត់មានលទ្ធភាពឲ្យយើងទេអញ្ចឹងឈប់ទៀមទាពីគាត់ទៀតទៅទៀមទាពីខ្លួនឯងវិញអូខេដឹងខ្លួនថាខ្លួនឯងមានសមត្ថភាពមានអំណាចមានធម៌ពលគ្រប់យ៉ាង ដើម្បីតើដើរតួជាឪពុកម្ដាយរបស់ខ្លួនឯងហើយឲ្យខ្លួនឯងអូខេអនុញ្ញាតឲ្យខ្លួនឯងកើតម្ដងទៀត សរសេរអតីតកាលរបស់ខ្លួនឯងឡើងវិញនិពន្ធអតីតកាលរបស់ខ្លួនឯងនិពន្ធជីវិតរបស់ខ្លួនឯងឡើងវិញជីវិតរបស់យើង បើខ្ញុំខ្ញុំធ្លាប់មានមិត្តភ័ក្តិគាត់និយាយពាក្យមួយខ្ញុំខ្ញុំខ្ញុំនឹកឃើញពាក្យរបស់គាត់ហ្នឹងពិតជាល្អមែនតើគាត់និយាយថាជីវិតគឺជាឆាកល្ខោនដែលយើង ខ្លួនឯងជាតួសម្ដែងហើយយើង ខ្លួនឯងក៏ជា អ្នករៀបចំឆាកសម្ដែងហើយយើងខ្លួនឯងក៏ជាអ្នកនិពន្ធនៃឆាកល្ខោននោះដែរ ខ្ញុំយល់ថាមានន័យមែនតើអញ្ចឹងអូខេចាប់ពីពេលនេះតទៅនិពន្ធជីវិតរបស់ខ្លួនឯងឡើងវិញអនុញ្ញាតឲ្យខ្លួនឯងកើតម្ដងទៀតអនុញ្ញាតឲ្យខ្លួនឯងធំធាត់ម្ដងទៀតអនុញ្ញាតឲ្យខ្លួនឯងរៀបចំជីវិតរបស់ខ្លួនឯងតាមដែលខ្លួនឯងចង់បានម្ដងទៀតធ្វើជាឪពុកម្ដាយរបស់ខ្លួនឯងចង់បានអីឲ្យខ្លួនឯងទៅអូចាអញ្ចឹងសរុបឡើងវិញរៀនធ្វើជាឪពុកម្ដាយរបស់ខ្លួនឯងអនុញ្ញាតឲ្យខ្លួនឯងកើតម្ដងទៀតសរសេរអតីតកាលរបស់ខ្លួនឯងសារជាថ្មី ចាប់ពីថ្ងៃនេះចាប់ពីម៉ោងនេះចាប់ពីនាទីនេះចាប់ពីវិនាទីនេះយើងបង្កើតអតីតកាលឲ្យខ្លួនឯងសារជាថ្មីហើយធំធាត់សារជាថ្មី អនុញ្ញាតឲ្យខ្លួនឯងធំឡើងម្ដងទៀតណាចិញ្ចឹមបីបាច់ខ្លួនឯងថែទាំខ្លួនឯងហើយបំពេញនៅតម្រូវការនិងចំណង់ចង់បានរបស់ខ្លួនឯងគ្រប់បែបយ៉ាងដើម្បីឲ្យខ្លួនឯងមានជីវិតមួយដែលសម្បូរសប្បាយបំផុត សុខដុមរមនាបំផុត តាមដែលខ្លួនឯងចង់បានថាបើយើងជាឪពុកម្ដាយតើយើងឲ្យអីមកខ្លួនឯងបណ្ដាំរបស់ខ្ញុំ គឺចង់ប្រាប់ថាទាំងអស់នេះគឺត្រូវតែរៀនអញ្ចឹងយើងកុំតឹងតែងជាមួយនឹងខ្លួនឯងពេកយើងកុំដាក់កំហិតខ្លួនឯងថាត្រូវចេះស្រឡាញ់ខ្លួនឯងត្រូវស្គាល់ខ្លួនឯងត្រូវទទួលយកខ្លួនឯងត្រូវរៀនធ្វើជាឪពុកម្ដាយឲ្យខ្លួនឯង No បើសិនជាយើងដាក់កម្រិតខ្លួនឯងបែបនេះយើងធ្វើតាមអ្នកដែលតិទៀនយើងដដែលយើងធ្វើតាមអ្នកដែលស្អប់យើងដដែលណាអូខេ គមណារៀនធ្វើយ៉ាងណាថ្នាក់ថ្នមខ្លួនឯងហើយយើងត្រូវគិតថាការដែលយើងរៀនវាប្រកាសជាមានធ្លាក់មានជាប់ប្រកាសជាមានរៀនចេះនិងរៀនមិនចេះហើយអញ្ចឹងយើងត្រូវតែសន្តោសខ្លួនឯងបំផុតណាអូខេអញ្ចឹងបើធ្វើពេលនោះមិនទាន់កើតយើងកុំយើងឲ្យគេបុករុកចាក់បេះដូងខ្លួនឯងដៀលថ្មេះខ្លួនឯងថាគ្រាន់តែធ្វើប៉ុណ្្នឹងក៏ធ្វើមិនកើតដែរយើងកុំធ្វើអញ្ចឹងបើ ស្រឡាញ់ខ្លួនឯងពេលនៅមិនទាន់កើតស្អែកយើងរៀនស្រឡាញ់ខ្លួនឯងទៀតអូខេហើយបើយើងភ័យយើងខ្លាចយើងបារម្ភថាយើងធ្វើមិនកើតទេយើងទៅមិនរួចទេថ្នមខ្លួនឯងទៅ យើងត្រូវដឹងថាអ្វីទៅជាភាពភ័យខ្លាចភាពភ័យខ្លាចវាគ្រាន់តែជាយន្តការមួយដើម្បីការពារខ្លួនឯងកុំឲ្យឈឺចាប់ដោយសារតែការបរាជ័យអញ្ចឹងហើយភាពភ័យខ្លាចកើតឡើងរាល់ពេលដែលយើងចង់ធ្វើអីមួយដែលយើងអត់ដែលដឹងយើងចង់ធ្វើអីមួយដែលវាមាន ភាពមិនច្បាស់លាស់នៅ ពីមុខយើងអញ្ចឹងភាពភ័យខ្លាចវាកើតឡើងហើយវាគ្រាន់តែជាយន្តការមួយដែលបង្អាក់ឲ្យយើងកុំធ្វើដើម្បីជិះវៀងកុំឲ្យឈឺចាប់ដោយសារតែធ្វើទៅវាបរាជ័យអូខេអញ្ចឹងមានន័យថាភាពភ័យខ្លាចនោះគឺជាបើយើងប្រៀបធៀបគឺជាកូន ដែលតូចជាងគេបំផុត គឺជាក្មេងដែលតូចជាង គេបំផុត ដែលខ្វះនៅសេចក្តីក្លាហានអញ្ចឹងមានន័យថាភាពភ័យខ្លាចនោះគឺ វាត្រូវការនៅការថ្នាក់ថ្នមខ្លាំងជាងគេបំផុតកូនណាដែលទុនខ្សោយជាងគេកូនណាដែលតូចជាងគេប្រកាសជាត្រូវការការថ្នាក់ថ្នមថែទាំច្រើនជាងគេមែនទេអញ្ចឹងយើងឲ្យកសោភាពភ័យខ្លាចរបស់យើងយើងប្រាប់ខ្លួនឯងថាកុំភ័យកុំខ្លាចយើងមានសមត្ថភាពនឹងធ្វើហើយយើងរៀនធ្វើវាបន្តិចម្ដងបន្តិចម្ដងហើយបើសិនជាយើងធ្វើមិនបានសម្រេចបើគ្មានណាមួយ perfect ទេមែនទេបើសិនធ្វើមិនតាន់បានពេលហ្នឹងអូខេ តម្លាក់វាចោលសិនទៅហើយចាំធ្វើពេលក្រោយទៀតហើយមិនបាច់ចាំបន្ទោសខ្លួនឯងមិនបាច់ចាំដៀលថ្មីខ្លួនឯងអីទាំងអស់សិនជាយើងឯកាណាភាពឯកាវាក៏ជាយន្តការមួយដែលប្រាប់យើងថាអូយកុំធ្វើអញ្ចឹងអីអីណាខ្លាច នៅម្នាក់ឯងអញ្ចឹងណាខ្លាចគេមិនពេញចិត្តនឹងយើងខ្លាចគេមិនស្រឡាញ់យើងអូខេវាខាត់ឡើងពីភាពភ័យខ្លាចនោះដដែលហើយបើសិនជាយើង មាន ភាពឯកោយើងអាច ប្រាប់ខ្លួនឯងរំលឹកខ្លួនឯងនៅអ្នកណាខ្លះដែលស្រឡាញ់យើងអ្នកណាខ្លះដែលរាប់អានយើងអ្នកបើអត់មានអ្នកនោះមួយស្រឡាញ់យើងទេនៅមានអ្នកផ្សេងទៀតស្រឡាញ់យើងរំលឹករំលឹកខ្លួនឯងឲ្យឃើញថានៅជុំវិញខ្លួនយើងហ្នឹងមានមនុស្សជាច្រើនដែលកំពុងតែ រងចាំផ្ដោតក្តីស្រឡាញ់ឲ្យយើងបណ្ដាំមួយទៀត គេថាមនុស្សគ្រប់រូបសុទ្ធតែសមគួរឲ្យស្រឡាញ់ទាំងអស់ណាអត់មានអ្នកណាមួយដែលមិនគួរឲ្យស្រឡាញ់ទេមនុស្សគ្រប់រូបទោះខ្មៅសក្រមានពិការឬក៏ឆ្លាតពូកែមហិមាទេពកសលឥតគូប្រៀបទោះជាបែបណាក៏ដោយដែរណាទុនជ្រាយក៏ដោយ ខ្លាំងក៏ដោយខ្សោយក៏ដោយពូកែក៏ដោយសុទ្ធតែគួរឲ្យស្រឡាញ់ទាំងអស់គ្រប់គ្នាសុទ្ធតែស័កសមទទួលបាននៃក្តីស្រឡាញ់ទាំងអស់ ចាយើងមិនអាចជ្រើសរើសកំណើតរបស់ខ្លួនឯងបានទេប៉ុន្តែយើងអាចជ្រើសរើសស្រឡាញ់កំណើតរបស់ខ្លួនឯងបាន យើងមិនអាចជ្រើសរើសថាចង់កើតស្អាតចង់កើតស ចង់កើតខ្មៅចង់កើតពូកែចង់កើតខ្សោយ អត់មានអ្នកណាមួយជ្រើសរើសបានទេប៉ុន្តែអ្វីដែលយើងអាចជ្រើសរើសបានគឺយើងអាចជ្រើសរើសស្រឡាញ់កំណើតរបស់ខ្លួនឯងខ្មៅក៏ស្រឡាញ់សក៏ស្រឡាញ់ឆ្លាតក៏ស្រឡាញ់ល្ងងក៏ស្រឡាញ់ចាកន្លែងនេះគឺជារឿងដែលយើងអាចធ្វើបានណាហើយយើងប្រហែលជាមិនបានទទួលភាពកក់ក្ដៅភាពសរសើរភាពឲ្យតម្លៃក្តីស្រឡាញ់ពីឪពុកម្ដាយរបស់យើងទេប៉ុន្តែ យើងអាចជ្រើសរើសស្រឡាញ់ខ្លួនឯងថែទាំខ្លួនឯងផ្ដល់ភាពកក់ក្ដៅឲ្យខ្លួនឯងផ្ដល់តម្លៃឲ្យខ្លួនឯងបានអូខេឈប់ យំស្រែកសោកសង្រេងជាមួយនឹងអ្វីដែលយើងអត់អាចបានទៀតទៅព្រោះវាជាអតីតកាលរួចទៅហើយអូខេអញ្ចឹងចាប់ផ្ដើមនិពន្ធជីវិតរបស់ខ្លួនឯងនៅ បច្ចុប្បន្នកាលហ្នឹងដើម្បីវាคล้ายទៅជាអតីតកាលដ៏ស្រស់ស្អាតរបស់យើងឡើងវិញអូខេប្រហែលជាធ្លាប់ត្រូវគេបដិសេធ ក្តីស្រឡាញ់ដោយសារតែយើងបរាជ័យអីមួយដោយសារតែយើងមិនខ្លាំងដូចតែគេចង់បានมันមានន័យថាយើងនឹងមិនគួរឲ្យស្រឡាញ់ជារៀងរហូតនោះទេអ្នកនឹងមិនស្រឡាញ់យើងគឺនៅមានមនុស្សផ្សេងទៀតដែលចាំស្រឡាញ់យើងច្រើនណាស់ណាអញ្ចឹងយើងកុំផ្ដេកផ្ដួលរងចាំក្តីស្រឡាញ់ពីអ្នកដែលរងចាំតលតែឃើញយើងខ្លាំងទៅស្រឡាញ់អូខេយើងត្រូវតែចេះស្រឡាញ់ខ្លួនឯងហើយស្វែងរកក្តីស្រឡាញ់ពីអ្នកដែលស្រឡាញ់យើងដោយអត់មាន លក្ខខណ្ឌទោះបីខ្លាំងក៏ដោយខ្សោយក៏ដោយគឺអាចស្រឡាញ់បានទាំងអស់អ្នកខ្លះ គាត់ធ្លាប់ទទួលបទពិសោធន៍ថាដោយសារតែគាត់មិនស្អាតដោយសារតែគាត់មិនល្អទៅគេមិនស្រឡាញ់អញ្ចឹងតើតែគាត់ដូរខ្លួនឯងទៅគេស្រឡាញ់ no ការស្រឡាញ់ខ្លួនឯងត្រូវតែរៀនស្រឡាញ់ខ្លួនឯងទាំងមូលនឹងហ្មងណាមួយនឹងនៅមុខកញ្ចក់ឈរទៅឃើញណាគេគឺស្រឡាញ់មួយនឹងទាំងមូលតែម្ដងតាំងពីក្បាលដល់ចុងជើងណាគុំដូរមួយនឹងទៅព្រមស្រឡាញ់ណាបើសិនជាយើងធ្វើអញ្ចឹងនៅតែមិនអាចស្រឡាញ់ខ្លួនឯងបានដដែលចាហើយយើងត្រូវដឹងថានៅពេលដែលយើងចេះស្រឡាញ់ខ្លួនឯងដែលជាខ្លួន ខ្លួនឯងពិតប្រាកដយើងក៏ចេះស្រឡាញ់អ្នកដតីដែលជាខ្លួនគេពិតប្រាកដដែរកាលណាយើងចេះស្រឡាញ់ខ្លួនឯងហើយយើងដឹងថាខ្លួនឯងពិតប្រាកដបែបណាយើងចេះស្រឡាញ់ខ្លួនឯងដោយខ្លួនឯងពិតប្រាកដហ្នឹងហើយយើងប្រកាសជាចេះស្រឡាញ់អ្នកដតីដោយអនុញ្ញាតឲ្យគេធ្វើជាខ្លួនគេពិតប្រាកដដែរហើយបើសិនជាធ្វើបានអញ្ចឹងមែនណាពិភពលោកនេះគឺសន្តិភាពហើយលែងមានសង្គ្រាមលែងមានការស្អប់លែងមានការចំណាយនន្ទាឈ្នានេះហើយមែនទេតាមពិតទៅដំណោះស្រាយនៅកន្លែងនឹងសោះឲ្យតែមនុស្សចេះស្រឡាញ់ខ្លួនឯងពិតប្រាកដ ពិភពលោកនេះនឹងមានសន្តិភាពហើយរស់នៅជាមួយខ្លួនឯងឲ្យ ខ្ញុំសង្ឃឹមថាវិធីសាស្ត្រទាំងប្រមាណនេះអាចជួយអ្នកទាំងអស់គ្នាបានដើម្បីរៀនថែទាំខ្លួនឯងរៀនស្រឡាញ់ខ្លួនឯងណាពាក្យថារៀនណាកុំបង្ខំម្ដងតិចម្ដងតិចកុំតែចេះទេហើយធ្វើរាល់ថ្ងៃតែធ្វើរាល់ថ្ងៃទៅវាកុំតែចេះទេវាคล้ายទៅជារឿងដែលយើងធ្វើជាប្រចាំពេលហ្នឹងគឺឡើងពិបាកឯងណាចាជូនពរអ្នកទាំងអស់គ្នា មានសុខភាពល្អហើយនិងសុភមង្គលក្នុងជីវិតចាជម្រាបលា